នឹកបងប្អូនទាំងអស់គ្នាចាសូមផ្ញើសេចក្តីគោរពស្រឡាញ់ផងចាដោយសារមួយថ្ងៃ ចាក់ថ្នាំទៅថ្នាំវើប្រទាញ ចាមិនសូវមានពេលទំនេរថ្នាំវើប្រទាញឲ្យឲ្យក្រុនចាជាងហើយមិនមិនមានពេលបញ្ចេញមតិយោបល់តាមเพจរបស់ខ្ញុំជាប្រចាំ ចាអញ្ចឹងបន្តថាមនុស្សយើងវាមានតាមធម្មជាតិមាន season មានក្តៅល្ងាភ្លៀងចាតិចចាមនុស្សយើងដូចគ្នាធម្មជាតិផ្ដល់ឲ្យកិច្ចមិនរួចទេចាមានក្តៅមានល្ងាចាអរគុណសម្រាប់បានចូលរួមចាខ្ញុំសូមបញ្ចេញមតិយោបល់អំពី7មករាហើយនឹងរឿង ក្នុងសង្គមផ្សេងផ្សេងអ្វីដែលនឹកឃើញព្រោះมันបាន តាមដានព័ត៌មានជាលំអិតទេបងប្អូននៅក្នុងស្រុកចាមូលហេតុដោយសារដូចខ្ញុំបានប្រាប់ចឹងសុខភាពមិនសូវប្រសើរចឹងហើយអឺខ្ញុំដាក់ថ្ងៃ7មករាជា ប្រធានបទ topic របស់ខ្ញុំនឹងបញ្ចេញមតិយោបល់ហ្នឹងយើងឃើញថាថ្ងៃដែលយួនចូលប្លន់ប្រទេសជាតិខ្មែរ យកដល់ទឹកស្ដាមចូលទេចាចាថ្ងៃដែល7មករាបងប្អូន ដឹងហើយគឺជាថ្ងៃយួនចូលមកឆ្លៀនពៀនចា បងប្អូនខ្មែរភាកច្រើន ដែលគាត់ដឹងច្បាស់ចាបងប្អូនខ្មែរភាកច្រើនដែលគាត់ដឹងច្បាស់ថាថ្ងៃ7មករាថ្ងៃដែលចូលយួនចូលឆ្លៀនពៀនមកផ្លាន់ទឹកដី ខ្មែរសម្រាប់បល័យពូជសាសន៍ខ្មែរ អ្នកចេះដឹងបន្តចា ខ្មែរណាដែល ដែលដឹងអំពីប្រទេសស្រុករបស់យើងចាអរគុណសម្លាញ់បានចូលរួមចាអញ្ចឹងអូមិញនឹងផ្លេច share ចាចឹងខ្ញុំនិយាយរឿងសង្គមទេបើសង្គមជាតិបើសិនជាសម្រាប់បងប្អូនអាចហ៊ានហ៊ាន share មេតា please ជួយ share ចាបងប្អូនភ័យខ្លានិយាយចេញខ្ញុំឃើញពាក្យច្រើនណាអ្នកលក់លេអ្នកលក់អីហ្នឹងមិនទាន់ដឹងថានិយាយអំពីសាច់រឿងអីផងគាត់ថាឲ្យ share share share មួយចឹង share មួយនឹងនិយាយតែយើងត្រូវយល់ថាគេ share ហ្នឹងតើគេធ្វើបំណងអ្វីល្អចំណេញដល់យើងទេចំណេញដល់យើងដែលមើលទេមុននឹងយើង share បើយើងអត់ទាន់ដឹងរឿងយើងចេះតែ share អាហ្នឹងបញ្ហាដែរណាបងប្អូនព្រោះ បងប្អូនគេមើលបន្តទៅអ្នកខ្លះគេយកចំណេញគេងគេថាគេងចំណេញតែកន្លែងហ្នឹងដែលអត់អត់និយាយអំពីសាច់រឿងឲ្យគេយល់ច្បាស់ជាថា share share មួយនឹងនឹងបានស្អីបន្តអញ្ចឹងណាចាអញ្ចឹងសំងៀកចាចាអឺអឺក្មួយឆាតនៅ Alabama អរគុណបានចូលរួមក្មួយអឺមីងនិយាយរឿងថ្ងៃ7មករាហើយនឹងបងប្អូនយើងនៅឯស្រុកឲ្យសង្គម Facebook ដែលគាត់អ្នកតែងតែតាមដានស្ដាប់អ្វីដែលមីងតែងតែធ្លាប់ប្រទះធ្លាប់ជួប តែងតែខ្ជាក់ចេញចែករំលែកឲ្យបងប្អូនទូទាំង ពិភពលោកឲ្យដឹងឲ្យដឹងខ្លះអ្នកខ្លះ ដឹងប៉ុណ្ណេះអ្នកខ្លះដឹងប៉ុណ្ណោះយើងរួមគ្នាទៅគឺបានហេតុផលល្អដល់ជាតិរបស់យើងចាសូមអាន comment អឺសំឡាញ់ចាអរគុណបងអរគុណមួយថ្ងៃគ្រុនបង ចាមួយថ្ងៃ ចាក់ថ្នាំលើកដៃមិនរួចចាគ្រុនចាក់ថ្នាំ booster ចាអឺអឺសលេងមិនសូវលឺចាអឺសុំសុំអធិស្ឋានប្រហែលជាប្អូនដាក់ឆ្ងាយហើយកន្លងមិន កម្លាំងមិនសូវល្អហើយសំលេងដូចថាគ្រុនដាសាយទៅការដកដង្ហើមវាអត់តាន់វាអត់តាន់ងាយស្រួលចាចាអញ្ចឹងសូមអព្យាស្រ័យអឺមួយថ្ងៃដេកងើបអត់រួចទេចាងើបវិលងើបវិលអឺតែអត់ឈឺអីទេដោយសារថ្នាំចាដោយសារថ្នាំនឹងវាប្រទាញចាថ្នាំនឹងវាប្រទាញថ្នាំនឹងខ្លាំងហើយ ចាក់អាលើកទី1ទី2អត់អីអាលើកទី3នោះអូលើកដៃមិនរួចចាហើយលងងារក្តោនតែនតែងហើយគេធ្វើវាធ្វើឲ្យយើងគ្រុនណាចាធ្វើឲ្យគ្រុនបាក់ដកហើមចាបើឥឡូវអត់អីគេថាថ្ងៃទី2បាត់តែឥឡូវអូខេដៃលើករួចខ្លះហើយចាឥឡូវសង្ឃឹមថាសង្ឃឹមថាអឺទលំទលាយដើរ តោះនេះតោះនោះដល់ហើទៅប្រទេសផ្សេងអីហ្នឹងយើងមិនសូវបារម្ភទេដូចជាលោកប្រធានសំស៊ីគាត់ចាក់ booster ហើយទៅគាត់ឆ្លងជំងឺ Covid អីចឹងទៅព្យាបាលតន្តិចវាងាយស្រួលនឹងព្យាបាលចាឥឡូវគាត់បានលោកប្រធានសំស៊ីគាត់បានជាសះស្បើយហើយអំពីអាការៈឆ្លង Covid ហ្នឹងគាត់ជាហើយចាអញ្ចឹងសូមបងប្អូនយើងទាំងអស់គ្នាកុំភ័យខ្លាចអំពីចាក់ booster អីចាយើងការពារសុខភាពយើង ដើម្បីយើងដើរដំណើរឆ្ងាយយើង ទៅកន្លែងប្រជុំជន គ្នាច្រើនយើងមិនភ័យខ្លាចឆ្លងហើយនឹងយើងមិនមិនព្យាបាលយូរចាសូមអបជាផ្សាយคุณ have to go nowhere okay you want say hello to my friend ចាអរគុណសម្រាប់បានចូលរួម ចានៅនៅតឹងចំោះឡើយក៏ប៉ុន្តែអូខេ hope tomorrow finally finally ជាដាច់ចាអញ្ចឹងអឺងាកត្រឡប់មក7មករាវិញ បងប្អូន បានអាន topic របស់ខ្ញុំទេ ចាបងប្អូនបានអាន topic របស់ខ្ញុំទេថ្ងៃ7មករាគឺថ្ងៃចៅយួនមកឆ្លៀនពៀនប្លន់ប្រទេសខ្មែរ ចាដើម្បីវាយកខ្មែរយើងធ្វើជាកញ្ចះរបស់វាឲ្យចាំផ្ទះឲ្យយួនចាឥឡូវយើងឃើញហើយចាយើងពលរដ្ឋទាំងអស់គ្នាវែកញែកមើលទង្វើនៅលើគោកចាទង្វើរាល់ថ្ងៃនេះទង្វើរបស់7មករារាល់ថ្ងៃតើពី2ឆ្នាំកន្លងមកហើយ លោកហ៊ុនសែនមិនធ្វើខួបរំលឹក7មករា ទេ ឆ្នាំមុនគាត់ថា ដោយសារជំងឺ Covid មិនធ្វើចាឆ្នាំហ្នឹងគាត់យកលេសថាគាត់ទៅអឺដំណោះស្រាយជាមួយមីនអងឡាំងចាឥឡូវយើងឃើញហើយបងប្អូនខ្លះគាត់វិភាគផ្លូវនេះបងប្អូនខ្លះគាត់វិភាគផ្លូវនោះតើបងប្អូនជួយគិតជុំមួយខ្ញុំមើលជាមួយបងប្អូនអ្នកវិភាគបណ្ឌិតផ្សេងផ្សេងមើលតើតើត្រឹមត្រូវទេ ចាយើងឃើញថា អ្វី7មករាតើយើងគួរកាន់ទុកតើយើងគួរធ្វើយ៉ាងណា ចំណែកខ្ញុំណាយើងឃើញថ្ងៃ4មិថុនាកាលឆ្នាំ49ពេលបារាំងកាត់ដីកម្ពុជាក្រោមកូសាំងស៊ីនឲ្យ ទៅយួនបោដាយបងប្អូន ខ្មែរកម្ពុជាក្រោមជាម្ចាស់ដើមម្ចាស់ប្រទេសពួកគាត់ត្រូវកាន់ទុក្ខ ថ្ងៃ4មិថុនាឆ្នាំ1949គាត់អស់មានសិទ្ធិជាពលរដ្ឋខ្មែរកម្ពុជាក្រោមចាអស់មានអស់មានសិទ្ធិជាជាខ្មែរជនជាតិដើមចឹងហើយគេ គេធ្វើទុកបុកម្នេញខ្មែរកម្ពុជាក្រោមរហូតមកបច្ចុប្បន្ននឹងនឹងអត់ឈប់ឈរចាខ្មែរកម្ពុជាក្រោមគាត់រស់ដោយបៀមទុកបៀមគំនុំរស់ដោយ រស់ដោយលំបាកព្រោះនៅក្រោមអាណានិគមចៅយួនអញ្ចឹងបងប្អូនខ្មែរកណ្ដាលខ្មែរនៅក្នុងស្រុកលោកហ៊ុនសែនគាត់អត់ធ្វើខួប7មករាទេ តែយុបោវណ្ណៈប្រពន្ធយុបោវណ្ណៈមន្ត្រី ខ្លះដែលនៅ Long Beach គេធ្វើជប់លៀង party ថ្ងៃ7មករា ចាអញ្ចឹងបងប្អូនយល់ឃើញ ពួកនោះគេធ្វើយល់ឃើញយ៉ាងណាបងប្អូនយល់ឃើញថាពួកគេធ្វើយ៉ាងម៉េចដែរគេច្រឡំធំហើយ ខ្ញុំថាគេច្រឡំធំហើយចាសូមអានខមមិនរបស់អឺអឺសម្លាញ់គៀតយួនវាជាយួនវាមិនឲ្យកូនខ្មែររៀនដឹងប្រវត្តិសាស្ត្រ ពិតទេប្រវត្តិសាស្ត្រខ្មែរពិតទេយួនវាពូកែក្រឡៃប្រវត្តិសាស្ត្រអឺខ្មែរយើងចាស់ត្រឹមត្រូវដែលសម្លាញ់បានយល់បានជ្រាបគេថាមនោគមរបស់យួនបញ្ចូលយ៉ាងណាក៏មិនជ្រាបចូលដល់ស្មារតីរបស់យើងដែរព្រោះយើង ដឹងច្បាស់អំពីមហិច្ឆតាចៅយួន ចាអញ្ចឹងមួយទៀតខ្ញុំថាអឺហេតុអីបានរបបហ៊ុនសែនគាត់មិនធ្វើ ខួបរំលឹកខួប7មករាបងប្អូនដឹងទេចាចាបងប្អូនណា ដឹងជួយឆ្លើយចា ហើយឥឡូវខ្ញុំខន្ទាញមកវិញថាបងប្អូន ហើយនឹងមន្ត្រីបពពួកកូនចៅលោកហ៊ុនសែនហ៊ុនម៉ាណែត អីហ្នឹងលោកសខេងអីហ្នឹងលោកស្វាយឈុំអីហ្នឹងលោកហេងសំរិនអីហ្នឹងហើយនឹងលោកទាបាញ់អីហ្នឹងសិតតែ មន្ត្រីធំធំច្រើននៅ ក្នុងរបប7មករា ខ្ញុំសួរថាចើបើបើរបប7មករាមករំដោះមកសង្គ្រោះហេតុអីបានទង្វើរាល់ថ្ងៃនេះនៅលើគោកពេលពលរដ្ឋសុំតែមករស់ស្រាប់តែទម្លាក់ចោតគេថាធ្វើបដិវត្តពណ៌ចាហើយយើងឃើញមកខ្ញុំសួរថាបើ7មករាមករំដោះមកសង្គ្រោះហេតុអីបានបានដែល លោកចាន់ស៊ីសិតតែខ្មែរអ្នកប្រាជ្ញអ្នកអ្នកស្នេហាជាតិហេតុអីបានមានប្រើល្បិចសៀតសោកឲ្យគាត់មានកំហុសយកគេ ទៅសម្លាប់ចោលលោកអឺនៅអឺលោកអីមួយទៀតនៅពោធិ៍សាត់បងប្អូនចាំទេអូប៉ែនសវណ្ណចាហេតុអីបាន លោកប៉ែន សវណ្ណថាមកសង្គ្រោះមករំដោះហេតុអីបានចាប់លោកប៉ែនសវណ្ណទៅដាក់គុកងងឹត10ឆ្នាំចាហេតុអីបានចា មកសង្គ្រោះហេតុអីបានមានគំនិតធ្វើក5ឲ្យយុវជនកម្លាំងទៅសោះទ្រូងនៃប្រទេសខ្មែរយកទៅធ្វើក5កែនកាប់ព្រៃជន់មានចិនងាប់អស់ចិត្តលៀនអ្នកចាអញ្ចឹងខ្ញុំសួរទៅមួយទៀតថាអឺរហូតមកដល់បច្ចុប្បន្ននេះចាសួស្ដីក្មួយស្រីសុខសប្បាយទេ បានអរគុណបានចូលរួមអញ្ចឹងខ្ញុំសួរទៅមួយទៀតថាយួន ចូលថ្ងៃ7មករាថាមករំដោះមកសង្គ្រោះហេតុអីពេល ប្រទេសខ្មែរខ្មែរគ្រប់ភាគី បានមកធ្វើកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសហើយជំរុញឲ្យយួន ដែលចូល7មករាហ្នឹងពេលប្រទេសគេរៀបរយហើយគេសុំឲ្យ4ខ្មែរ4ភាគី សុំឲ្យយួនត្រឡប់ទៅស្រុកវិញហេតុអីបានយួនមិនទៅទៅតែអាវនៅទាហានទាំងអស់ស្លៀកពាក់ស៊ីវិលធ្វើអត្តសញ្ញាណជាពលរដ្ឋខ្មែរនៅ គ្រប់គ្រងរាជរដ្ឋាភិបាល7មករាចាឥឡូវបងប្អូន ជួយឆ្លើយជួយឆ្លើយខ្ញុំចាមួយទៀតខ្ញុំសួរថាបងប្អូន មានចាប់អារម្មណ៍ទេ មាន ចាប់អារម្មណ៍ថាចេះខ្ញុំសួរនេះមួយទៀតខ្ញុំភាកច្រើនខ្ញុំតែងតែសួរឲ្យបងប្អូន ជួយឆ្លើយ ចាថារបប7មករាកើតមកពីទិសខាងកើតរបប7ការៈ7មករា ចាប់ប្រភពមកពីយួនហូជីមិញមកពីយួនយកកុងចាឥឡូវយើងសួរឈ្មោះដែលអ្នកបង្កើតកូន អ្នកបង្កើតគណៈបកប្រជាជននេះអ្នកបង្កើត7មករាដែលឈ្មោះបង្កើតនេះតើរបប7មករានេះ ចេញពីណាឲ្យពិតប្រកបតើយើងសួរថារបប7មករាមកពីយួនឆ្លៀនពៀនចុះចុះហេតុអីបានលោកហ៊ុនសែនគាត់ថាអឺរបប7មករាហ្នឹងគាត់អត់ធ្វើជាកញ្ជះយួនអត់ធ្វើជាអាយ៉ងយួនអត់ធ្វើជាអឺជនប្រកាតាមដែលគេ បញ្ជាទេ តែឥឡូវយើងខ្ញុំសួរវិញថា អ្នកណាឆ្មបដែលអ្នកបង្កើតនឹងលោកហ៊ុនសែនគាត់ថា គាត់ទៅស្រុកយួនគាត់ទៅស្រុកយួនគាត់ទៅហៅយួនមកតើខ្ញុំសួរថាចាស់កាលពីសម័យខ្មែរក្រហមដែលយួនវើលួចពាក់អាវខ្មែរក្រហមមកសម្លាប់ខ្មែររាប់លាននេះងប់កាលពី ឆ្នាំ75 76 77 79នេះតើតើឆ្មបដែលអ្នកបង្កើតគណៈបកប្រជាជនហ្នឹងយើងរកប្រភពអ្នកបង្កើតឆ្មបដែលអ្នកបង្កើតបកបង្កើតកូនគណៈបកប្រជាជននេះចា អញ្ចឹងយើងត្រូវស្វែងយល់ទាំងអស់គ្នាខ្ញុំសនួរសួររបស់ដល់បងប្អូននេះធម្មតាគេអ្នកបង្កើតអីមកគេសិតមានឆ្មបហើយមានឆ្មបគេដឹងគេដឹងថាអ្នកបង្កើតកូនលេចចេញមកហ្នឹងចេញមកពីប្រភពណាឲ្យច្បាស់លាស់ហេតុអីបានសុកសុកលោកហ៊ុនសែនគាត់ថាប្រច័ណ្ឌពេញវងដោយសាររបប7មករាចេញមកប្រច័ណ្ឌពេញវងឥឡូវបងប្អូនតាមដានស្ដាប់ឲ្យពីឲ្យពីដើមរឿងរហូតដល់ចប់បងប្អូនដឹងថា របប7មករានេះហើយនឹងមុនហ៊ុនសែនទៅស្រុកយួននេះចា បងប្អូនស្ដាប់លោកហ៊ុនសែននិយាយទៅលោកហ៊ុនសែន គេបង្កើតកូនហើយហើយចាលោកហ៊ុនសែនកាន់តែត្រូវជួយលៀងកតបគេទេកាន់តែជួយលៀងលៀងលមួកកូនរបស់ដែលគេបង្កើត7មករាទេ បងប្អូនត្រូវស្ដាប់សម្ដីលោកហ៊ុនសែននៅច្បាស់ទៅបងប្អូននឹងស៊ីជំរៅហើយចា ចាបងប្អូនស្ដាប់ច្បាស់ទៅ ដឹងស៊ីជំរៅថាឆ្មបអ្នកបង្កើតកូនលេខកូន7មករាមកអ្នកណាអ្នកបង្កើតហើយចាឈាមជောមកពីណាហើយរបប7មករាហ្នឹងចាខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនយល់ហើយចាអញ្ចឹងហើយយើងឃើញថា អ្នកដែលធ្វើខួប7មករានេះដូចជាយុសបវណ្ណៈប្រពន្ធគេហោះបង្ហោះ Facebook នេះនៅ Long Beach នេះតើបងប្អូននៅចិត្តខាង នៅជុំវិញ Long Beach ហ្នឹងតើតើបងប្អូនឈឺចាប់ទេ ចាពលរដ្ឋខ្មែរនៅឡងប៊ីចហ្នឹងឈឺចាប់ដែរអត់ចាឈឺចាប់ដែរអត់ថាខ្ញុំទៅនៅឆ្ងាយឈូងមិនដល់ទេពីខ្ញុំនៅនៅឡងប៊ីចវាជិះយន្តហោះទៅវា6ម៉ោងបងប្អូនចាអញ្ចឹងមានបងប្អូនណារិះគន់ដែរអត់អ្នកនៅជុំវិញហ្នឹងចាអញ្ចឹងខ្ញុំថាមួយម៉ាត់ដូចប្រធានបទខ្ញុំដាក់អញ្ចឹងរបប7មករាថ្ងៃចៅយួនឈ្លានពានមកប្លន់ប្រទេសខ្មែរ មកយកពលរដ្ឋខ្មែរឲ្យធ្វើជាកញ្ចះចាំផ្ទះឲ្យយួនចាចាំផ្ទះឲ្យយួនចាអញ្ចឹងថ្ងៃ7មករាគឺមិនមែនថ្ងៃអបអសាទរអរគុណ7មករាទេ មិនមែនថ្ងៃអរគុណសន្តិភាពទេ ចាគឺថ្ងៃដែលយើងកាន់ទុកគឺយើងបាត់សិទ្ធបាត់ប្រទេសជាម្ចាស់ការយើងយើងជាពលរដ្ឋរបស់ខ្មែរយើង បាត់ជាខ្មែរម្ចាស់ការម្ចាស់ប្រទេស ចាអញ្ចឹងយើងមើលទៅថាថាយើងយើងឃើញថារាល់មន្ត្រីធំធំពីខ្មែរគ្រប់ភាគីពី ចំនួន7មករា79មកពេលយួនវាគ្រប់គ្រងវារៀបរយ ផែនការរបស់វានឹងវាឲ្យលោកហ៊ុនសែនកំចាត់អស់ខ្មែរអ្នកប្រាជ្ញសូម្បីតែអឺខ្មែរដូចដូចខ្ញុំទាញមកមិញអញ្ចឹងលោកចាន់ស៊ីលោក អ្វីអ្វីដែលនៅក្នុង7មករាហ្នឹងគឺសម្លាប់ចោលទាំងអស់អ្នកណាដែលមិនធ្វើតាមផែនការមិនបណ្រើគេ គេកំចាត់ចោលហើយខ្មែរមួយចំនួន ដែលចេញពីតស៊ូនេះនៅសម័យតស៊ូណៈសិសេជាតិរំលោះប្រជា ប្រដ្ឋខ្មែរនេះជំរុំសម្ដេចអីហ្នឹងចាខ្មែរដែលមាតុភូមិនៃវត្តចូលស្រុកវិញនេះពេលសិតតែខ្មែរអ្នកតស៊ូខ្មែររំដោះនេះ ទៅវិញនឹងវាប្រើល្បិចសម្លាប់អស់មួយសាទៀតសម័យពុនសម័យហ៊ុនស៊ុនប៉ិចនេះចាវាសម្លាប់ម្ដងទៀតនឹងគឺអស់ខ្មែរអ្នកតស៊ូច្រើន ចាអស់ខ្មែរអ្នកតស៊ូច្រើនណាស់សូម្បីតែអឺត្រូវជាមិត្តភ័ក្ដិខ្ញុំត្រូវជាប្អូនចដូនមួយខ្ញុំ បងចដូនមួយខ្ញុំក៏ស្លាប់ដោយសម័យរបបហ៊ុនស៊ុនប៉ិចរបប7មករា ដែលសម្លាប់ពេលទាហានប៉ហ្វុនសុនប៉ិចទៅហ្នឹងចាសម្លាប់ចោលអស់ចាធ្វើសង្គ្រាមនឹងម្ដងហ្នឹងគឺរបប7មករាហ្នឹង យើងឃើញហើយថាអញ្ចឹងហើយបានខ្ញុំថារបប7មករាយើងមិនគួរអបអសាទរទេ យើងគួរតែកាន់ទុកហើយនឹងមាន ការឈឺចាប់រើបំរាស់ដែលគេតាមសម្លាប់ប្លន់ប្រទេសជាតិយើងមិនអោយយើង បាននៅរស់សុខនេះឥឡូវហ្នឹងខ្ញុំថាតែនិយាយថា ខ្មែរកម្ពុជាក្រោមអាយួននេះវាឲ្យខ្មែររស់នៅបៀមគំនុំនឹងការឈឺចាប់របស់វាមិនឲ្យរើបំរាស់អីសោះពួកខ្មែរកម្ពុជាក្រោមរស់ដោយដោយដោយការឈឺចាប់ចាដោយ ការឈឺចាប់ក្នុងរាជរដ្ឋាភិបាលយួននេះចាចឹងហើយនៅក្រមនឹមរបស់ពឹសពលសັດសាហាវនឹងពួកគាត់វេទនាណាស់ចឹងខ្ញុំថា គេទុកឲ្យ ខ្មែរក្រោមនឹងមិនរើអីសោះចាអញ្ចឹងហើយសេវាកម្មរបស់គេគេបំភាន់បំបិតមិនអោយខ្មែរកម្ពុជាក្រោមមួយចំនួនទូចអត់មានការឈឺចាប់អត់ហ៊ាន រើបំរាស់ទេ ចាគេអោយចាសូមអធិស្ឋានចាគេអោយបងប្អូនខ្មែរណា ដែលមិនដឹងពីប្រវត្តិសាស្ត្រខ្មែរណា ដែលមិនមិនឈឺមិនឈឺក្បាលហាលថ្ងៃរឿងជាតិសាសរបស់ខ្លួន គេគេអត់រស់រឿងទេក៏ប៉ុន្តែ ខ្មែរណា ដែលយល់អំពីប្រវត្តិសាស្ត្ររស់នៅ ក្រោមអំណាចអាណានិគមរបស់យួនដែលគាត់យល់ច្បាស់ថាអឺមនុស្សគ្រប់ជាតិសាសចាមនុស្សគ្រប់ជាតិសាសយើងប្រៀបត្រឹមតែប្រទេសយើងទូចមួយសិនណាបងប្អូនគ្រួសារយើងទូចមួយបងប្អូនខ្ញុំទាញមកវិញមនុស្សប្រទេសសេរី និងប្រទេសកុម្មុយនីស្ត គឺយើងឃើញការរស់នៅរបស់គាត់ខុសគ្នា ចាខ្ញុំប្រៀបធំតែ ជនអាណាថានៅប្រទេសអាណាធិបតេយ្យជនអាណាថានៅស្រុកខ្មែរយើងនេះចាអរគុណសម្រាប់បានចូលរួមផ្ដល់កម្លាំងចិត្តចាអឺចាអឺជនអាណាថានៅស្រុកកុម្មុយនីសផ្ដាច់ការនៅ ក្នុងរបបផ្ដាច់ការបងប្អូនឃើញហើយគាត់វេទនាខ្លាំងណាស់ចាឥឡូវខ្ញុំទាញអំពីជនអាណាថានៅប្រទេសលទ្ធិប្រជាធិបតេយ្យ បងប្អូនឃើញទេពួកគេហុំលេះមែន ជនណាជនណាថានៅប្រទេសលទ្ធិប្រជាធិបតេយ្យគេ មានកដាស្នាមរបស់គេ គេមានអាចមាន សិទ្ធិធ្វើការ គេមានអឺថ្ងៃបុណ្យអឺរបស់អឺជាតិគេមានកន្លែងឲ្យជ្រកថ្ងៃស្នូថ្ងៃភ្លៀងគេមានកន្លែងឲ្យជ្រកប៉ុន្តែពួកគាត់គេចង់រស់នៅតាមសិទ្ធិសេរីភាពរបស់ពួកគាត់នឹងជាជនអនាថានៅប្រទេសលោកសេរី ចាហើយគេមើលថែទាំទុកដាក់ណាកន្លែងឈើចគេកន្លែងរាជរដ្ឋាភិបាលគោបំមិនគេគេជួយមហូបចំណីគេជួយខោអាវជួយមហូបចំណីកន្លែងរស់នៅគេធ្វើតង់គេធ្វើអីឲ្យនៅចាឥឡូវងាកមើលទៅពីកន្លែងអឺអូឈប់ងាកទៅខ្ញុំនិយាយបញ្ចប់កន្លែងទៀតជនអាណាថានៅស្រុកអាមេរិកមានច្រើនជំពូកចាសម្បូរទៅដោយសិតតែភាកច្រើនមនុស្សដែលមានចេះដឹងចាមនុស្សចេះដឹងដូចជាគាត់មានធ្លាប់ធ្វើការរាជការធ្វើការ lawyer ធ្វើ doctor ធ្វើការរោងចក្រអីហ្នឹងប៉ុន្តែកាលណាតែគាត់ខុសអ្វីមួយគេ bankruptcy បែកបាក់ក្រុមគ្រួសារចាធ្លាក់ខ្លួនក្រដូច្នេះពិបាកក្នុងការរស់នៅคล้ายទៅជាជនអនាថាមួយចំនួនទៅចាមួយចំនួនទៀតគឺជនដែលគេថា careless មិនខ្វល់អំពីការរស់នៅតស៊ូក្នុងជីវិតណាគឺคล้ายទៅជាជនអនាថាដោយសារ គ្រួសារប្រុកអាប់ទៅហើយ small family ទៅអាចទៅជាពួកជនអនាថា homeless ក៏ប៉ុន្តែពួកខ្លះបានលុយកាក់បាន តែងតែទៅសុំទានគេ ទៅជក់ប្រើគ្រឿងញៀនចាវាមានច្រើនចម្ពោះវាខុសនឹងប្រទេសអាណាធិបតេយ្យនៅ ក្នុងប្រទេសខ្មែរចាជនអាណាធិបតេយ្យអឺជនជនអាណាថានៅក្នុងប្រទេសអាណាធិបតេយ្យរបស់ខ្មែរខុសហ่ะបងប្អូនយើងមើលអំពីប្រវត្តិសាស្ត្ររបស់គាត់គឺគាត់ស៊ីរៀនអត់ចេះ ផ្ទះគ្មាននៅដីគ្មាននៅចាអឺទទួលការភាពកក់ក្ដៅពី government អត់មានចាចាអញ្ចឹងហើយពួកគាត់ នៅកណោសម្រាម ចានៅកណោសម្រាមយើងឃើញឯងកណោសម្រាមសម្បូរទៅដោយ ជនបរទេសមើល take care ពួកគាត់ចាមើល take care ពួកគាត់វាខុសនឹងប្រទេសលោកសេរី ចាអញ្ចឹងខ្ញុំទាញអំពី ចាខ្ញុំទាញឲ្យបងប្អូនយល់នេះហើយរបប7មករា សំបីតែឥឡូវនេះណាហ្កាវើលនេះពេលគេរំលាយចា រំលាយបកសំគ្រោះជាតិហើយគេធ្វើជិះសេះលែងដៃនេះរបបរបប7មករានេះគេធ្វើតាមអំពើចិត្តគេចង់តម្លើងបន្តតំណែងកូនគេធ្វើដូចនៅកូរ៉េអញ្ចឹងធ្វើរបបផ្ដាច់ការគឹមចុងអ៊ុនអញ្ចឹងក៏ប៉ុន្តែបងប្អូនត្រូវយល់ថាហេតុអីបានគេអរគុណសន្តិភាព គេបដូរឈប់7មករាអរគុណ7មករាអរគុណសន្តិភាព បងប្អូនត្រូវយល់យ៉ាងនេះហេតុអីបងគេថាអរគុណសន្តិភាពគេថាអ្នកវិភាគខ្លះថាងាកចេញពីយួនគេឈប់អរគុណ7មករាគេឈប់ធ្វើរំលឹកខួប7មករាដោយសារគេចង់ផ្ដាច់តំណងចំណងមេត្រីភាពពីយួនចាគេងាកទៅចិនតែបងប្អូនត្រូវយល់បើសិនជាគេងាកផ្ដាច់ពីចំណងមិត្តភាពអរគុណសន្តិភាពអរគុណមិត្តមើលឆ្នាំបើហ៊ុនសែនហ៊ានថាមិនធ្វើ 7មករាហ៊ុនសែនឈប់មានការមិត្តចំណងដូចថាធ្វើយូរ40ប្រហែលឆ្នាំហើយអស់អំពីការដឹងគុណពីយួននេះលោកហ៊ុនសែនហ៊ាន កំតិចអាស្កប់25ខេត្តក្រុងទេអចាត្រូវហើយចា25ខេត្តក្រុងលោកហ៊ុនសែនហ៊ានកំតិចចោលទេ មានពលរដ្ឋហ៊ានណាពលរដ្ឋណាហ៊ានកំតិចកន្លែងវាមានឈ្នះឈ្នះអាស្កប់របស់យួនធ្វើទេលោកហ៊ុនសែនគាត់មិនធ្វើមែនក៏ប៉ុន្តែគាត់មានអាល្បិចនេះ កាលណាគាត់ឲ្យកូនគាត់ជាបេក្ខជនបោះឆ្នោតជានាយករដ្ឋមន្ត្រីបើសិនធ្វើ7មករាគាត់មិនអាចរាយកម្លាំងទាហានទប់ទល់នឹងកម្លាំងពលរដ្ឋប្រទេសខ្មែរបានទេព្រោះពលរដ្ឋខ្មែរដឹងច្បាស់ណាស់អារបប7មករានេះចាពលរដ្ឋខ្មែរដឹងណាស់កាលណាហ៊ានធ្វើ7មករាគឺមានចម្រោះហើយមានសង្គ្រាមផ្ទុះហើយចាពលរដ្ឋឥឡូវគាត់ចង់បង្ហូរឈាមជាងជាងអីទៀតគាត់ថារបប7មករាហ៊ានតែត្រូវតែធ្វើ ក្នុងសម័យនេះរបស់ហ៊ុនសែននេះត្រូវតែហ៊ានបូជាសាច់ស្រស់ឈាមស្រស់បាន មាន ការផ្លាស់ប្ដូរចាពលរដ្ឋលោកក៏ដឹងណាស់អញ្ចឹងបានអឺខាងនយោជកខាងនយោជកខាង Nagawal នេះគេយល់ច្បាស់នៅតែបាតកម្មបន្តអញ្ចឹងព្រោះគេដឹងគេថា ក្នុងរបបមួយនេះបើសិនជាមិនហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ទេអត់បានការផ្លាស់ប្ដូរទេអញ្ចឹងហើយគេប្រើល្បិចគេប្រើល្បិចចាប់សិតតែអ្នកមេមេខ្លោង ចឹងក៏ប៉ុន្តែពលរដ្ឋនឹងគាត់នៅតែមានភាពក្លាហានគាត់នៅតែបន្តអត់ឈប់ចាព្រោះកម្លាំងពលតក365នាក់ហ្នឹងគឺគឺខ្លាំងណាស់ចាពួកកោតកម្មហ្នឹងគឺគាត់ខ្លាំងណាស់ហើយបើអញ្ចឹងបើបងប្អូនយើងឃើញទាំងអស់គ្នា មិនមែនថាបៈនេះបៈនោះពលកនេះកោតកម្មនោះកោតកនោះធ្វើឯងគឺធ្វើដើម្បីប្រយោជន៍បងប្អូនទាំងអស់គ្នាហ្នឹងបើបងប្អូនមិនរួមកម្លាំងពីតូចដល់ធំពីឥឡូវហ្នឹងទេថ្ងៃក្រោយ អាណាកាវលនឹងបើបើសិនវាគម្រាមបានវាកំចាប់បានណាវានឹងផ្សេងទៀតមួយធ្វើបានដោយទលំទលាយចាវានឹងធ្វើបានទលំទលាយចាអញ្ចឹងយើងឃើញណាកាវលនេះខាងនយោជករបស់ណាកាវលនេះជាជនជាតិបរទេសដែរក៏ប៉ុន្តែមាន អាមនុស្សទី3ដែលវាមកកាងវាមកជ្រៀតជ្រែកដើម្បីគម្រាមនយោខាងនយោជកនេះគេចាចា ចាអញ្ចឹងយើងឃើញនយោនយោជិកហើយនយោជក់នៅលើកំពុងតែអត់ស៊ីចង្វាក់គ្នាមានព្រោះមានអាអ្នកទី3វាអាអ្នកទី3យើងឃើញនរណាយពួកអាខ្វិនអាខ្វងនេះពួកអាហេងសួរនេះបងប្អូនអញ្ចឹងហើយវាមិនអោយខ្មែរយើង បានទៀមទារកយុទ្ធធរទេចាពួកពួកពួកអស់ហ្នឹងពួកអាហេងសួរពួកហ៊ុនម៉ាណែតអស់ហ្នឹងវាមកកាងកន្លែងហ្នឹងកាលណាវត្តដឹងណាវត្តដឹងកម្លាំងពលរដ្ឋណា ធ្វើដឹងពលរដ្ឋសន្ទុះកម្លាំងពលរដ្ឋគឺខ្លាំងណាស់បងប្អូននៅ របបផ្ដាច់ការក៏ដោយនៅរបបមិនផ្ដាច់ការក៏ដោយកម្លាំងពលរដ្ឋកាលណា តែក្រោកហ៊ានបូជាសាញ់ច្រោះឈាមស្រស់ដើម្បីបានការផ្លាស់ប្ដូរវាខ្លាចកន្លែងហ្នឹងណាចាចាអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នឹងទេខ្ញុំសូមសង្ឃឹមឲ្យបងប្អូនថាយល់អំពីរបប7មករាតើយើង គួរកាន់ទុកតើយើងគួរស្វែងយល់អំពីឆ្មបអ្នកបង្កើត7មករានេះតើអ្នកណាមកពីទិសណាឲ្យពិតប្រកបចាហើយយើងស្វែងយល់ទាំងអស់គ្នាហេតុអី7មករានេះពលរដ្ឋខ្មែរមកចាស់មកទេសគ្រាន់តែសុំតែមរស់គេអត់ឲ្យរស់ផងចាអញ្ចឹងហើយរបបលោកហ៊ុនសែនរាល់ថ្ងៃនេះគាត់ភ័យតាមិនអត់ភ័យណាពេលគាត់ងាកទៅមីនអនឡាញបងប្អូនគេថា មនុស្សទាំងពីរហ្នឹងបើសិនជាទៅគ្រប់គ្រងមនុស្សដែលធ្វើយោធារដ្ឋបហាបានន័យថាពួកគាត់ហ្នឹងវាស៊ីចង្វាក់គ្នាវាលៀងដូចតែគ្នាចាអាលៀងមិនមានអងលៀងហើយនឹងអាមិនលៀងវាទៅជាជាមួយគ្នា ចាវាលៀងជាមួយគ្នាតែហ្មងហ្នឹងចាអញ្ចឹងហើយយើងឃើញថាបើបើសិនជាគាត់ជួយរកដំណោះស្រាយព្រោះគាត់ជាមេអេស៊ីននៅឆ្នាំនេះគាត់គួរណាស់តែកៅទៅសួរទាំងពីរហ្នឹងសួរសុកទុក្ខ អ្នកស្រីអ៊ុងសានសូជីផងហើយលោកហ៊ុនសែនត្រូវតែទៅទៅមានអង្គឡើងហើយទៅតែនិយាយអ្នកនៅក្រោយខ្នងមន្ត្រីរបស់គាត់នេះកុំឲ្យធ្វើបាបកោតកម្មឲ្យគេទៀមទារកដំណោះស្រាយឲ្យគេត្រូវតែរកដំណោះស្រាយឲ្យគេទៅអាហ្នឹងដើម្បីក៏គាត់ចង់ចង់ផ្សះផ្សាជាតិចង់ធ្វើជាមេអេសៀនឲ្យឲ្យកុំឲ្យគេថាគាត់ធ្វើមេអេសៀនហ្នឹងគាត់ធ្វើឲ្យប្រទេសអេសៀនហ្នឹងអឺ នីមួយៗ10ប្រទេសហ្នឹងធ្វើឲ្យគេចលាចលខឹងសម្បានឹងហ៊ុនសែននេះមិនមែនគាត់ទៅមាន អង្គឡាំងហើយគាត់ពង្រឹងនេះគាត់ថាផ្សះផ្សាជាតិផ្សះផ្សាខាងអេសៀននេះក៏ប៉ុន្តែនៅក្រោយខ្នងគាត់នេះប្រឡាក់ពពូនេះឲ្យមន្ត្រីរបស់គាត់នេះពួកអាហេងសួរអីនេះមកមកធ្វើបាបពួកកោតកនេះចាអាហ្នឹងវាឃើញនៅលើគោកបងប្អូនចាឃើញនៅលើគោកកំហុសដែលហ៊ុនសែនធ្វើហ្នឹង មិនមែនដើម្បីជាតិទេដើម្បីតកូលរបស់គាត់ទេ ចាដើម្បីអំណាចបន្តតកូលរបស់គាត់ទេ ចាអញ្ចឹងហើយប៉ុន្តែដូចខ្ញុំថាអញ្ចឹងដូចថាគាត់មិនអរគុណសន្តិភាពមិនធ្វើ7មករាទេអញ្ចឹងគាត់គាត់ហ៊ានទេហ៊ានថារបប7មករាមកសង់ស្គបវិមានឈ្នះឈ្នះនេះឲ្យគំតិចចោលទៅអរគុណ43ឆ្នាំហើយវាគ្រប់គ្រាន់ហើយចាវាគ្រប់គ្រាន់ហើយគ្មាននរណាធ្វើហ្វិចទេ តែបើដឹងកំហុសខ្លួនធ្វើខុសហើយក៏សាងប្រទេស កំចាត់កន្លែងណាដែលបុព្វពលរដ្ឋឈឺចាប់ហ្នឹងកន្លែងពលរដ្ឋណាដែលកំពុងតែឈឺចាប់ខឹងសម្បាដែលរបបពលនគរាគាត់ត្រូវតែកំចាត់លាងសម្អាតបោះចោលទៅចាអាហ្នឹងបើគាត់ចង់លឿងបង្ហោះហើយនឹងដោះលែងមេបពប្រឆាំងឲ្យដំណើរការដោយគថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមិនមែនអរគុណសន្តិភាពคล้ายៗទេចា ហើយអញ្ចឹងមិនមែនថាបង្កើតតែច្បាប់ពង្រឹងច្បាប់ចេញពីរដ្ឋសភាចេញពីសភាស្រាប់តែច្បាប់ហ្នឹងឲ្យតែអ្នកតូចតាចអ្នកគ្មានជនទុនខ្សោយឲ្យគេគោរពច្បាប់ក៏ប៉ុន្តែ ខ្លួនឯងអ្នកបង្កើតច្បាប់ជន់ឈ្លីអង្គុយលើច្បាប់ខ្លួនឯងនេះអញ្ចឹងហើយពលរដ្ឋឥឡូវគាត់ឆ្លាតតើចាពលរដ្ឋឥឡូវគាត់ឆ្លាតណាស់អញ្ចឹងសូមហ៊ុនសែនខ្ញុំនិយាយនេះខ្ញុំផ្ញើទៅលោកហ៊ុនសែនទៅហ៊ុនម៉ាណែត ទៅមន្ត្រីធំធំរបស់លោកហ៊ុនសែននេះ ចាសូមឲ្យដឹងថាពលរដ្ឋឥឡូវគាត់ឆ្លាតខ្លាំងណាស់គាត់ឈឺចាប់ខ្លាំងណាស់ចាគាត់ឈឺចាប់ខ្លាំងណាស់គាត់ដឹងច្បាស់ព្រោះគាត់កាន់ព័ត៌មាននៅដៃរាល់ថ្ងៃចាគាត់កាន់ព័ត៌មាននៅដៃរាល់ថ្ងៃអញ្ចឹងហើយយើងឃើញថាបាក់តូចតាទាំងម៉ានឹងដែលបង្កើតបាក់នេះបាក់នោះនឹងគួរតែ យើងនិយាយគ្នាយើងមិនមែនថាបាក់នេះបាក់នោះយើងអត់ជួយសាមគ្គីគ្នាយើង អត់និយាយគ្នាក៏មិនថាមួយខាងនេះមួយខាងនោះទុកឲ្យគេដោះស្រាយទៅយើងត្រូវជួយគ្នាព្រោះយើង ដើម្បីប្រទេសជាតិយើងប្រយោជន៍រួមទាំងអស់គ្នាមិនមែនថាមួយនៅខាងនោះអឺមួយនៅខាងនេះអឺមិនបាច់និយាយគ្នាមិនបាច់ជួយគ្នាទេអានឹងអានឹងកាន់តែធ្ងន់ធ្ងរទៅហើយចាកាន់តែធ្ងន់ធ្ងរគ្រោះថ្នាក់ទៅដល់ជាតិរបស់យើងហើយពលរដ្ឋទុកជាគំរូឥឡូវខ្ញុំបញ្ចប់ត្រឹម7មករាត្រឹមនេះសិនខ្ញុំងាកទៅអំពីស្រុកខ្មែរយើង ចាខ្ញុំទៅ តែឃើញព្រឹកមិញ ស្រុកខ្មែរយើងពេលបនខ្មោចបងប្អូនប្រពៃណីអរិយធម៌ខ្មែរឥឡូវកាន់តែធ្លាក់ត្រុតត្រោមចុះទៀបមែនតែនចាបនសពថ្ងៃត្រូវបូជាសពមានភូមិណាខ្ញុំឃើញបងប្អូនចាភូមិណាមួយទេខ្ញុំแชร์ក្នុងเพจខ្ញុំសូមបងប្អូនចូលមើលទៅស្រាប់តែថ្ងៃបូជាគេមានដាក់អាអីមិនស្រាប់បូជាសពហ្នឹងស្រាប់មនុស្សចាក់ភ្លេងបាសរំសបាយពេញហ្នឹង ចាចាក់ភ្លេងបាសរំសបាយពេញហ្នឹងខ្ញុំថាអញ្ចឹងខ្ញុំខនមិនខ្ញុំថា បងឯងថាងាប់ទៅសុបាយងាប់នោះនាំគ្នាងាប់ឲ្យអស់ទៅបើថាងាប់សុបាយមិនខំប្រឹងទៅដល់រស់ទៅអីចានេះហើយសូមបងប្អូនអឺជួយចាពង្រឹងចាជួយពង្រឹងបញ្យលទៅ ខ្មែរយើងអ្នកខ្លះហ្នឹងគឺយ៉ាប់វេទនាមែនតែនការចំណេះចេះ ដឹងរបស់គាត់ហ្នឹងស្រួល ស្រួលនឹងគេពង្វក់ស្រួលនឹងគេអូសទាញគេឲ្យធ្លាក់ជ្រោះមរណៈគឺទៅហ្មងទៅលើទៅមែនតែនហ្មងចាអត់មាន អត់មានពិចារណាស្រុកយើងពីដើមឥឡូវស្រុកកម្ពុជាក្រោមសូម្បីតែថ្ងៃបូជាសពថ្ងៃមានគ្រួសារមានទុកបាត់បង់មនុស្សជាទីស្រឡាញ់ហ្នឹងសូម្បីតែផឹកស្រាបៀក៏គេអត់ផឹកដែរចាចាផឹកស្រាបៀក៏អត់ផឹកដែរស្រាប់តែស្រុកខ្មែរអឺឥឡូវខ្លាញ់តិចម្ដងហើយស្រុកអាមេរិកក៏ខ្លាញ់តិចម្ដងដែរត្រូវការអ្នក ផឹកស្រាបៀនតិចទៅដើម្បីឲ្យមនុស្សនឹងល្អិលមាត់និយាយទៅ មានមនុស្សកំដររោងសពអីចឹងណាចាអាហ្នឹងគេផឹកគេលាក់លាក់ដែរគេមិនបង្ហាញមុខពេញទេចាគេផឹកលាក់លាក់ចាប៉ុន្តែដល់ចាក់ធំបាសចាក់អីនេះរំរំរំលេងសបាយហ្នឹងបានខ្ញុំថាបើសបាយខ្លាំងណាស់ទៅនាំគ្នាងាប់អស់ទៅចាមនុស្សស្លាប់ទាំងមូលយើងអត់ជួយរំលែកទុកដល់ក្រុមគ្រួសារសពចាស់ហើយបើយើងឈឺបន្តិចបន្តួចស្រែកយំទៅហេមលហាមឈឺណាស់ឈឺណាស់ស្រាប់តែងាប់ សបាយអញ្ចឹងចាខ្ញុំខ្ញុំនិយាយខ្ញុំខនមិនអញ្ចឹងថាបើងាប់សបាយនាំគ្នាងាប់អស់ទៅហើយបើឈឺបន្តិចបន្តួចបាច់ស្រែកអីងាប់ហ្មងទៅបើសបាយចាសូមអបជាស្រ័យខ្ញុំនិយាយនឹងដល់ថាការខឹងបន្តិចអីចាខឹងបងប្អូននៅភូមិណាហ្នឹងចាថ្ងៃបូជាសពទៅរំរែកហ្នឹងអស់ហើយអរិយធម៌វប្បធម៌ខ្មែរចាអញ្ចឹងសូមអរគុណបងប្អូនសម្លាញ់បានចូលរួមនេះខ្ញុំនិយាយប៉ុណ្ណឹងសង្ឃឹមថាបងប្អូន យល់អំពីថាខ្ញុំមានបំណងអ្វីដល់ជាតិរបស់យើងអញ្ចឹងបងប្អូនអាចជួយ share និងជួយរំចែករំលែកបើបងប្អូនយល់ថាចំណេញដល់ប្រទេសជាតិរបស់យើង ចាមួយទៀតខ្ញុំសូមចែករំលែកតិចសូម្បីតែបងប្អូននៅខាង Women American ពេលគាត់រត់ក្រដាសស្នាមការទូតទៅ Congressman ប្រតិភិរបស់អាមេរិករដ្ឋនីមួយៗគេទទួល ស្វាគមន៍ហើយនឹងគេមាន ចិត្តរីករាយធ្វើការជាមួយយើងចាចា មានចិត្តរីករាយធ្វើការជាមួយយើងគេដឹងអំពី CNPA គណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសគេសប្បាយចិត្តនឹងធ្វើការជូនយើងហើយអត់មានអឺតតឹងទុះទឹះអីទេ គឺគេនៅតែតំណាក់តំណងជាមួយយើងជានិច្ចអញ្ចឹងបងប្អូននៅតែសហការរត់កិច្ចការទូតបន្តទាំងអស់គ្នាដើម្បីជាតិរបស់យើង ចាយើងឃើញតែមានតែបកសង្គ្រោះជាតិបកភ្លឹងទៀនដែរដែលរួមកម្លាំងគ្នាដើម្បីបដូររបបផ្ដាច់ការចេញចាអញ្ចឹងសូមអរគុណជម្រាបលា ជួបបងប្អូននៅពេលក្រោយៗទៀត